សស្ដីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel រៀនភាសាចិនបាទអស់រយៈពេលជាយូរណាស់មកហើយដែលយើងមិនបានជួបគ្នាដោយសារតែមួយរយៈនេះខ្ញុំរវល់ជាមួយនឹងការងារដូច្នេះខ្ញុំអឺមានពេលសម្រាប់ធ្វើវីដេអូចែកជូនបងប្អូនអ្នកគ្នាបាទហើយអឺជួបគ្នាក្នុងវីដេអូនេះគេខ្ញុំបានស្រង់ខ្ញុំស្រង់យកអឺពាក្យតកតងចំណីអាហារហើយពេលក្រោយខ្ញុំនឹងស្រង់តាម ពាក្យមួយផ្នែកមួយផ្នែកនីមួយៗឲ្យបងប្អូនងាយស្រួលរៀនបាទឧទាហរណ៍ជាពាក្យពាក្យខាងរោងចក្រដាក់រោងចក្រម្ដុំផ្សេងអញ្ចឹងទៅ ពាក្យចំណីអាហារចំណីអាហារផ្សឹងអញ្ចឹងបាទឥឡូវខ្ញុំឲ្យខាត់ពេលយូរបាទនេះពាក្យទី1នេះបាទមីកហ្វាន់មីកហ្វាន់គឺមីសារសលេងទី3កសលេងទី4ហើយហ្វាន់គឺកសលេងទី2ហើយហ្វាន់នេះសលេងទី4បាទ ចឹងមីកហ្វាន់មីកហ្វាន់គឺមហូបអាមេរិកមីកនេះគឺប្រទេសអាមេរិកហើយហ្វាន់នេះគឺមហូបឬចំណីអាហារចឹងនីស៊ីហွမ်មីកហ្វាន់មកតើអ្នកចូលចិត្តមហូបអាមេរិកទេបាទស៊ីហွမ်ប្រាំចូលចិត្តហើយមីកប្រទេសអាមេរិក là hành bao bảo hành bảo bảo hành bảo bảo hành bảo bảo ký uh, hamburger chẳng uh, cái xua tha bên dầu tại hàng này làm cái xua ni si hoàn trừ hành bảo bảo mà ta nè cho chất nhằm hamburger tí mà dân dương cho chất đương tha dương យើងឆ្លើយខ្លីបើយើងមិនចូលចិត្តនឹងវ៉ាពូស៊ីហនបើយើងឆ្លើយវែងនេះយើងឆ្លើយវែងវ៉ាស៊ីហនឈឺហាន់ប៉ោប៉ោតែខ្ញុំចូលចិត្តញ៉ាំ hamburger បាទពីសាពីសាពីសាហ្នឹងគឺ pizza ពីសាហិនហៅឈឺ បាទអញ្ចឹងភីសាពិតជាឆ្ងាញ់ណាស់បាទជាស្រ័យខ្ញុំអត់បានដាក់អក្សរខ្មែរបាទបាទអញ្ចឹងពីពីសាហិនហៅឈឺបាទ ពិសាពិតជាឆ្ងាញ់ណាស់មកសានមីងជឺសានមីងជឺហ្នឹងគឺសាំងវិញបាទអន្តរយានស៊ីហនឈឺសានមីងជឺបាទសានមីងជឺហ្នឹងគឺសាំងវិញហើយហន្តរយានគឺមនុស្សជាច្រើនគេប្រើអញ្ចឹងស៊ីហនចូលចិត្តបាទឈឺញ៉ាំសានមីងជឺហ្នឹងគឺសាំងវិញបាទ ចឹងមនុស្សជាច្រើនចូលចិត្តញ៉ាំសាំងវិចបើយើងចង់និយាយថានៅសហរដ្ឋអាមេរិកមនុស្សជាច្រើនចូលចិត្តញ៉ាំសាំងវិចយើងឆ្លើយយើងនិយាយថាមីកយិនអឺចៃមីកហិនតយិនស៊ីហនឈីសានមីជីបាទអឺនេះយឺកកយឺកកកនេះគឺសត្វឆ្កែ ហើយយូនឹងគឺប្រើមកតែក្តៅហើយពេលបោចចូលគ្នាមកមើល hot dog មកអានេះមីកយិនហិនតស៊ីហួនចៃខាន់ប៉ាងឈីវតស៊ឺហៅឈឺយូកွာបាទមនុស្សជាច្រើននៅនៅប្រទេសអាមេរិកមនុស្សជាច្រើនចូលចិត្តញ៉ាំ hot dog នៅពេលដែលមើលកីឡា baseball អាប៉ាំងឈឿនហ្នឹងគឺកីឡា baseball ខានហ្នឹងមានន័យថាមើលហ្នឹងយើងយើងចូលម្ដងមកហូបចិនវិញម្ដងបាទចុងកហ្វាន់បាទចុងកហ្វាន់ហ្នឹងគឺចំណីអាហាររបស់ចិនចំណីអឺហ្វាន់នេះយើងសំដៅទៅលើចំណីអាហារបើចុងកឆាយើងសំដៅទៅលើម្ហូបដូចជាទឹកសឡទឹកអីហ្នឹង chẳng uh, quả ai chứ chung có phần អ្នកខ្ញុំចូលចិត្តញ៉ាំម្ហូបចិនបាទចាវជឺបាទចាវជឺហ្នឹងគឺនំប៉ាវចាវជឺយើងទៅទិញគេយើង អីគេយើងយើងសួរទៅអ្នកលក់អ៊ីចៅជឺគេយកប៉ាវមួយហ្នឹងចិនគេដឹងហើយនេះគឺឈុនជន់ឈុនជន់គឺនំបត់អានំបត់នំនឹងនៅថ្ងៃក៏មានដែរនំបត់ហ្នឹងមីហ្វាន់មីហ្វាន់មីហ្វាន់ហ្នឹងគឺបាយ មានថែវមានថែវមានថែវហ្នឹងគឺមីបាទប្រាមីអញ្ចឹងមានថែវសឹក៏ជួយអាយនឹងមីគឺជាចំណូលចិត្តរបស់ខ្ញុំភាសាអង់គ្លេសថា noodle is my favorite ណាអូខេអរគុណអ្នកទាំងអស់គ្នាស្វាអរគុណសម្រាប់ការទស្សនានៅ វីដេអូមួយនេះបាទសង្ឃឹមថាវាជាចំណេះដឹងមួយសម្រាប់អ្នកទាំងអស់គ្នាសម្រាប់ជាផ្នែកមួយដែលអ្នកទាំងអស់គ្នាត្រូវការដឹងនៅពេលដែលយើងទៅប្រទេសគេឬក៏យើងចង់ញ៉ាំអ្វីមួយដែលនៅក្នុងប្រទេសគេមានអញ្ចឹងយើងអាច share វីដេអូខ្ញុំទុកឬក៏កត់ដាក់សិភៅបាទទីល្អបំផុតគឺការកត់ដាក់សិភៅនឹងជួបគ្នានៅវីដេអូក្រោយបាទសូមជួយចុច like comment ក៏ដូចជា subscribe ផងបាទសូមអរគុណបាទ ជួបគ្នានៅវីដេអូក្រោយ។